ព្រោះកន្លែងនេះពីសង្គមអត់ណាហ៊ានដើរទេយកតាមពូធំណាប្រពេកូនក៏មានអីក៏មានដែរធ្លាក់តក់ធ្លាក់អណ្ដាតបានទេខ្ញុំឡុងហួនឡុងហួនបាទវា78បាទតាកំដៅកើតទៀតនៅភូមិនៅនឹងភូមិនឹងហ្មងចា ពីដើមគេហៅទួលចាអូឥឡូវគេដាក់ភូមិសាលិចសាលិចបាទខណ្ឌតែស្នៅពីដើមមកអត់មានអីទេកន្លែងហ្នឹងជាដីគេហ្នឹងដល់ដីគេហ្នឹងគេឃើញត្រាប់ហ្នឹងវាណែតដល់ណែតមកគេយកត្រាប់ហ្នឹងមកបោះប្រគល់នៅហ្នឹងទៅវាមានដើមគូមួយដើមដល់ទឹកវាស្រក់ទៅទឹក ដើមពោធិហ្នឹងក៏ដុះឡើងដុះដល់រហូតបាទមួយបានគេដាក់ងារតាចែក4បាទបានមានគ្នាគាត់7នាក់ទាំងអស់ទី1លោកតានេះលោកតាចែក4មកដំបងដែកដំបងដែកហ្នឹងចូលប្រុសទេណាដល់ស្រីស្រី2នាក់កំពុំពេជ្រកំពុំឈូកកំពុំអីហ្នឹងរួចបានមកលោកតាព្រៃវិនិតចាឥឡូវដាំពោទៅណា ដើមពូអាពតកាប់អាពតកាប់ហ្នឹងងាប់កប់ត្រង់សាលាប៉ុននោះពី10នាក់ស្រីស្រីយំកាលមកជំនាន់ហ្នឹងវាចេះអ្នកធ្វើយោធាហ្នឹងគេឲ្យមកនៅឡើងមកនៅពេញទាំងអស់នៅពេញមកនៅតាមក្រមអញ្ចឹងណាមកកងមកកងអញ្ចឹងទៅហើយដល់នាងហ្នឹងវាមិត្តទៅឯខេត្តពោធិ៍សាត់ហ្នឹងដល់ខេត្តពោធិ៍សាត់ហ្នឹងគេនិយាយថាកាប់ដើមពោធិ៍ហ្នឹងនៅភូមិដែលគេហៅភូមិទួលចាមុនណា វាដើមចាវាវោដល់អញ្ចឹងទៅក៏និយាយប្រាប់មកចំខ្ញុំដែលនៅភូមិនឹងហ្មងដើមកំណើតកើតទៀនខ្ញុំនៅនឹងហ្មងក្មេងស្រីស្រីខ្ញុំឲ្យមកវិញខ្ញុំគេប្រាប់ខ្ញុំនាំតាមួយគាស់មើលកប់ក្រមទៅកន្លែងចំណាទឹកបុនបាទពី10នាក់ខ្ញុំមកដល់ខ្ញុំគាស់មើលមិនទាន់ឲ្យលួយស្រួលបួលផងព្រោះអានេះរបៀបថាខ្មោចតៃហោងហើយកន្លែងនេះពីសង្គមអត់ណាហ៊ានដើរទេយក អំណាហ៊ាននេះខ្លាចខ្លាចយ៉ាងម៉េចវាជុំកាមានស្រីដូចនាងយ៉ាងអីតលាក់សក់មកតលាក់អណ្ដាតគេកូនក៏មានដែរតែនោះតាមពូធំណាព្រោះអត់មាននេះផ្លូវនេះអត់ទេនោះផ្លូវខាងកើតនោះទេគឺសង្គមអត់ណាដើរបានទេចានេះបាទអត់មានទេផ្លូវខាងកើតនោះណានាល្អនឹងដើរទៅអត់អីទេណានាមិនល្អដើរទៅឃើញឥឡូវហើយ ប្រពេកូនក៏មានអីក៏មានដែរធ្លាក់ស្តក់ធ្លាក់អណ្ដាតបានទេត្រឹមត្រូវអត់ភូតផកកុហកអីគេអានឹងគួរសមទីបើថាអ្នកឯងមិនទីទៀងត្រង់ទេអត់បានទេដើរទៅនឹងឲ្យឃើញមកបាទឲ្យឃើញហើយឃើញហុកប៉ិតប៉ិតមកបាទបាទបាទដើមពោហ្នឹងនេះគ្រាន់កន្លែងនេះនាង មើលឃើញអាផ្ទះមួយធ្វើរាល់ថ្ងៃនេះតែហ្នឹងពីដើមពីសង្គមដីនៃមេភ័យ គេធ្វើកន្លែងដាក់ម៉ែគេណាគេមានរូបព្រះរូបអីសាលាបុណ្យមួយហើយដងទឹកអាត្រង់កន្លែងធ្វើហ្នឹងដល់ទៅពេលឥឡូវហ្នឹងដីវាបានថ្លៃលក់ឲ្យគេទៅព្រោះស្នាក់3នាក់អូដែរនាជាងធ្វើអត់បានទេបាទព្រោះនេះម្ចាស់ដីគាត់រហូតលក់ដែរលក់វាអត់ចេញអត់ណាហ៊ានពេញនេះដីគេទេពីដំបូងគេឲ្យខ្ញុំយកដែរតែខ្ញុំអត់យក ពួកយើងយកទៅអត់ណានៅបានទេគេមកនៅអត់បាននៅអត់បានទេពីដើមមកតែមុនចូលឆ្នាំយើងរំហែកនឹងកន្លះខែមុនរំហែកនៅនឹងបាទបើចាស់ចាស់ថ្ងៃចូលឆ្នាំ3ថ្ងៃហ្នឹងនិយាយណាអត់មករំខ្លួនដែរអូ យាយញ៉ាំបានមករំនៅថ្វាយ3 4បត់នៅនឹងអញ្ចឹងទៅថ្វាយភ្លេងថ្វាយអីទៅបាទមិនភ្លេងខ្មែរយើងទេបាទភ្លេងខ្មែរយើងភ្លេងដៃអាស្គរដៃយើងពីដើមមានតែនឹងឯងមិនដូចឥឡូវវាជឿនលឿនធំបាយណាពីដើមមកអត់មានយូរទេមានតែដុំថ្មហើយយើងពីដើមមកដុំថ្មតែឡើងមកអត់ទេដុំថ្មគេយកមកដាក់ណា តែប៉ុណ្ណឹងទេដល់ខ្ញុំមកវិញហ្នឹងនាំនេះចាត់ចែងធ្វើទៅអំប៉ុណ្ណឹងមុនដំបូងធ្វើប៉ុណ្ណឹងហើយដល់ទៅពេលគេជឿគ្រប់គ្នាទៅបានយើងប្រាក់គ្នាធ្វើបន្តិចម្ដងបន្តិចម្ដងទៅតារហូតឯងមានស្នោមានអីកាន់ទេលោកតាពីដើមមានឥឡូវហ្នឹងអត់ទេរោមចង់ឃើញណាបាទបានសាក់ទឹកបនអ្នកខ្លះលក់ដីអ្នកខ្លះលក់ផ្ទះ អ្នកខ្លះគ្រួសារធ្វើបាបអីហ្នឹងមកបន់នៅជួយដាក់ជ្រូកខ្វាយដាក់អីហ្នឹងណាអ្នកខ្លះចាពាក់លុយអីគេអត់សងអីមកនិយាយយំគាត់ទៅគាត់ជួយអញ្ចឹងទៅឲ្យតែយើងនិយាយពិតប្រកបបាទហោដឹងទៀតតែគាត់ចូលចិត្តជាងគេបរិយហាមខ្មែរទី1ឯងមលូបាទដូចមើលបនគាត់ទី1ដំបងប្រហុកដុតនិងបាយតាណើបតែប៉ុណ្្ណឹងឯងបាទមកបនគាត់គាត់ ឲ្យដឹងណាមកជួយឲ្យកុំផោគាត់តែផោគាត់អត់បានទេមើលយើងថាចង់លក់ដីអីគាត់ថាគាត់ជួយគាត់ជួយហើយនេះគេមកមកជុំនឹងឈ្មោះគេនឹងគេបន់នឹងក្មេងឯងក្មេងប្រុសដូចអានាងអីចឹងគេបន់ទៅត្រូវបងគេគេធ្វើមកនឹងបាទគេជួយ7 800អីចឹងទៅចាគេជួយព្រោះអត់ការ៉ូនេះគេបន់ទៅត្រូវទៅគេ ជួយឡើងហើយនៅនឹងពេលរដូវកាលអីត្រូវធ្វើបុណ្យហើយនឹងធ្វើ7មករាថ្ងៃ7មករាកំណត់ថ្ងៃ7មករានឹងធ្វើល្មងមិនបានគេចំណត់យកវាយកទៅវាបានឈប់ច្រើនគ្នាក្មេងៗក៏វាបានឈប់មនុស្សចាស់ក៏ឈប់យើងយកថ្ងៃហ្នឹងទៅ ចឹងអាស្រមរបស់លោកតាសម្លេងហ្នឹងដុំថ្មដែលយើងចាប់ដើមពីឆ្នាំណាមកលោកតាបាទនោះដឹងតាំងពីជំនាន់ណាទេពីសង្គមមកពីសង្គមមកហ្មងបាទពីសង្គមមកព្រោះមក79ហ្នឹងយើងធ្វើបានតែប៉ុណ្្នឹងទេពីដើមខ្ញុំអត់នេះទេខ្ញុំដាក់មកបទឺទេដល់ឥឡូវខ្ញុំផ្សារស៊ីម៉ងគ្រាន់តែយន់កថានៅក្រុមហ្នឹងឲ្យអញ្ញៃដាក់ឲ្យគាត់ទៅយើងឲ្យតាពិតប្រកបយើងបានជោគជ័យចាំយើងយកមកដាក់យើងថាមិនដាក់អញ្ចឹងបាទ ជួនកាលអ្នកខ្លះជ្រុកខ្វាយដល់ពីរបានបានសម្ដែងរបស់គេណា